ហើយវិការជើងហ្នឹងខ្ញុំស្មានគាត់វិការជើងពីកំណើតទៀតណាទៅជាឡានបុកឲ្យរត់ចោលគាត់អត់យកគាត់ទៅប៉ែតទេបងប្អូនអាណិតគាត់មែនតែនចឹងជីវិតណាកំសត់ណាមានសួរពូអូខ្ញុំឃើញពូអង្គុយមិញធ្វើអីគេពូខ្ញុំអង្គុយរើសអីចាយបងអូដាក់រើសអីចាយបាទបងអូហើយរើសហើយហូបបាយហូបអីនៅនៅបាទអូចង់ធ្វើដំណើរទៅទិញបាយបាទជ្រោកព្រាមសិន ថាបងប្អូនអើយជួបគាត់អើយដែលចៃដន្យនេះប៉ុន្តែពេលដែលខ្ញុំចូលទៅឃើញគាត់អង្គុយហ្នឹងខ្ញុំអត់ដឹង ថាគាត់ហ្នឹងពិការជើងនិងស្ពឹកដៃមហៀងទេគាត់ពិការជើងសងខាងហើយចឹងខ្ញុំក៏បានសួរគាត់ថាពូពូភាសាអីនៅគាត់ថាកំពង់ឯងរៀបទៅញ៉ាំបាយនៅម្ដុំសាថ្មីខ្ញុំក៏សួរគាត់ទៀតទៅថាពូដើររើអីពូស្នាក់នៅណាអីដល់ហើយក៏គាត់ថាគាត់អត់មានកន្លែងស្នាក់នៅពិតប្រាកដទេហើយហើយគាត់ក៏បានងើបមកខ្ញុំក៏គាត់ចាប់អារម្មណ៍គាត់ សួរគាត់ហើយដល់ពេលមើលជើងគាត់ឃើញគាត់ពិការជើងក៏សួរមូលហេតុគាត់ហេតុអីមិនពូពិការជើងពីកណ្ដាលឬក៏ពីអីគាត់ថាអកាលពី4ឆ្នាំមុនហ្នឹងគាត់រើកំប៉ុង នៅចិត្តសានថ្មីបានមានឡានមួយឡានខ្ញុំអត់បានសួរថាគាត់ឡានអីមិនព្រោះគាត់មិនសូវស្គាល់ម៉ូតឡានដែរបុកគាត់បាក់ជើងទាំងពីរហ្នឹងហើយទុកគាត់ចោលបានប៉ូលីសមូលដ្ឋានហ្នឹងនាំគាត់ទៅប៉ែត ប៉ុន្តែជើងនោះបានវះហើយដូចជាវះមួយចាហៀងមួយចាហៀងទៀតបានវះហើយគេឲ្យគាត់តមដាសិនតែគាត់អត់បានតមទេដោយសារបើសិនតែគាត់នៅសម្រានពេទ្យតមហ្នឹងគឺគាត់អត់មានបាយហូបទេអញ្ចឹងគាត់ដើររើអត់ចាយទៀតឥឡូវហ្នឹងជើងគាត់មួយចាហៀងទៀតហ្នឹងប៉ោមឆ្អឹងចឹងគាត់អាណិតគាត់ទៅសួរគាត់ទៀតទៅគាត់ពិការជើងសងខាងហើយខ្ញុំក៏បានមើលដៃគាត់គាត់ថាដៃគាត់ស្ពឹកលើកអត់រួចទៀត ចឹងជីវិតគាត់ពិតជាកំសត់មែនតានតំបងហើយគាត់ដើររើសកំប៉ុងអេបចាយលក់ហើយគាត់ពិការជើងសងខាងហើយស្ពឹកដៃមកជាហៀងទៀតតែគាត់អត់ដែរបានដើរសុំលុយគេចាយឯងគាត់ដើររើសកំប៉ុងដើម្បីចិញ្ចឹមជីវិតហើយចិញ្ចឹមដល់កូនគាត់ពីរនាក់និងប្រពន្ធគាត់នៅស្រុកនោះគេអត់មានដីអត់មានផ្ទះនៅទៀតគាត់បាន មានគេនៅស្រុកហ្នឹងគេមានដីគេឲ្យប្រពន្ធគាត់ធ្វើកតមស្នាក់នៅទៀតអើយកំសត់ខ្លាំងតែគាត់នៅតស៊ូគាត់ថាបានលុយ10000 20000ទៅ ផ្ញើឲ្យកូនគាត់រៀនគាត់ចង់ឲ្យកូនគាត់ហ្នឹងមានវាសនាដូចគាត់ទេចង់ឲ្យកូនគាត់រៀនមានចំណេះដឹងហើយមានការងារធ្វើពេលដែលចាស់ទៅចឹងពិតជាអាណិតពូមែនតើហ្មងហ្មងរកមួយថ្ងៃបានល្មមល្មមឯពូពូនៅផ្ទះធ្វើអីគេស៊ីឈ្នួលស្រូតគេហ្នឹងអូតែយើងមានដីមានផ្ទះនៅឯពូបាទ ដែរនៅជាមួយគេអត់តមានដីមានផ្ទះអីនៅបាទម្ចាស់ផ្ទះហ្នឹងគេឲ្យនៅហើយគេគេឲ្យដីយើងរស់នៅអញ្ចឹងទៅគេធ្វើផ្ទះឲ្យឲ្យយើងនៅហើយយើងគាត់ដើរហើកំប៉ុងនៅម្ដុំវត្តកោះនឹងផ្សារថ្មីយើងហ្នឹង ហើយជីវិតគាត់មើលទៅគាត់តស៊ូមែនតែនគាត់ពិការជើងទាំងពីរហើយឥឡូវហ្នឹងគាត់ដូចជាមាន បញ្ហាសុខភាពគឺដៃគាត់ស្ពឹកមកជារៀងទៀតតែគាត់នៅតែរើសកំប៉ុងធម្មតាដោយសារបើគាត់មិនដើររើសកំប៉ុងទេ លក់ដើម្បី រើសអេតចាយលក់ទេគាត់អត់មានអីហូប ទេហើយនឹងគាត់សន្សំទៀតណា10 20ថ្ងៃគាត់បានផ្ញើលុយឲ្យប្រពន្ធកូនគាត់50000 100000 20000អីចឹងណាចឹងគាត់តស៊ូមែនតានបងប្អូនអើយបើបានឃើញគាត់តាមផ្លូវគាត់ទាញគាត់គាត់ដូចរបៀបចងខ្សែអូរវ៉ាន់គាត់ហ្នឹងណាបងប្អូនអាចជួយគាត់តិចតួចគឺបានប៉ុនណាបងប្អូននៅរសារជីវិតគាត់ពិការជើងទាំងពីរ ហើយដៃគាត់ស្ពឹកហើយគាត់មានអាយុ52ឆ្នាំហើយតែគាត់ដើរសម្រាប់តាមផ្លូវតាមអញ្ចើមវត្តនៅវត្តកោះអីហ្នឹងណាបងប្អូនអញ្ចឹងអាណិតគាត់ខ្លាំងអូនេះបងប្អូនខ្ញុំភ្លេចមើលមិញគាត់គ្រូអ្នករាជហើយគាត់ការជើបាទអូខាងគឺការជើងសងខាងបាទ មកខ្ញុំដើររេដែរអញ្ចឹងយប់ឆ្លងផ្លល់អត់ដឹងថាពេលខ្ញុំមើលអញ្ចឹងទៅអត់ឃើញឡានទេដល់ពេលឆ្លងដល់ពេលអណ្ដាផ្លូវឃើញឡានមកដល់បណ្ដោយហើយអញ្ចឹងបាននេះរបូដែររើចាយហ្នឹងគេបុកឡានគេបុកហើយគេមានសមអីឬក៏យកពូទៅពេទ្យហ៎លុយខ្ញុំអត់ដឹងខ្លួនផងថាលុយគេចាប់ឡានបានហើយតែប៉ូលីសអ្នកចាត់ចែងឲ្យដេកពេទ្យអីអញ្ចឹងអូតែគេបានលុយខ្លះជួយពូហ៎អត់បានផង គឺគាត់ណាព្យាបាលជើងបានហើយក៏ពេទ្យគេឲ្យដល់ថ្ងៃចេញចេញទៅថាប៉ូលីសបានលុយរួចហើយអូយអាណិតគូណាគូហើយខ្ញុំអត់ដឹងគូពីការជើងណាមិញអូនបងប្អូនអាណិតគាត់មិនតាអ្នកឲ្យនេះបាត់អត់ទេបងអត់កាត់ផងអត់កាត់ទេជើងវះឆ្អឹងមិនមែនពូវះឆ្អឹងអានេះរុំឬវាឆ្អឹងនៅក្នុងហ្នឹងវាដាក់ដែកចាយើងដាក់ហ្នឹងទៅដើម្បីឲ្យរឹងងាប់ចាបាក់ទាំងពីរណា អានេះពេលគេអត់ទាន់ឲ្យដើរហ្មងដល់ពេលឲ្យខ្ញុំនៅចុកអត់ចេះហូបដល់ពេលដើររៀបចាយទៅវាងោជើងទៅអត់ទាន់ជាស្រួលទេជើងគាត់អត់ទាន់ជាទេហើយគាត់ដើរទៅលើងោជើងអត់ដល់ទៅពូអានេះស្អឹងវាបាត់ហើយហើយពូដេកពេលរយៈពេលប៉ុន្មានដល់រើចាយទៅបាទមួយអាទិត្យទេហ្មងហើយពូស្គាល់ហ៎ថាឡានម៉ាក់អីពូក៏ពូឡានធំងើបឯងដើរទៅនោះខ្ញុំខោពូជើងពូ មានអ្នកគាត់នៅតែបងប្អូនអញ្ចឹងឡានធំបុកតូបាទនេះពួកអាបាទហើយជាម៉ោង2 10យប់ម៉ោង1ចាបាទនៅកែងមុតស្រុកសាថ្មីយើងចាអូនៅម្ដុំសាថ្មីយើងហ្នឹងបាទអូបងប្អូនអ្នកទោះទៅនឹងជើងគាត់គាត់ពិការជើងកងហាងតែគាត់នៅព្យាយាមដើររើសឯថ្ងៃដើម្បីយកលុយឲ្យកូនគាត់រៀនគាត់ថាចង់ឲ្យកូនគាត់វេទនានេះដើររើស អេតចាយដូចគាត់គាត់ចង់ឲ្យកូនគាត់មានការងារល្អធ្វើតែច្រើនដែរមិញយល់បានសម្រាប់យប់កន្លែងណា សម្រាប់កន្លែងហ្នឹងអញ្ចឹងទីតាំងគាត់នៅម្ដុំវត្តកោះហើយនឹងសា ថ្មី បងប្អូនអើយដើររើកំប៉ុងរើដបទឹកសុទ្ធមួយថ្ងៃថ្ងៃហ្នឹងគាត់រកបាន12000បងប្អូននៅថ្ងៃហ្នឹងថ្ងៃទី15ទៅអត់ថ្ងៃទី15ខ្ញុំបានជួបគាត់ប្រហែលជាម៉ោង7យប់នៅមុខវត្តកោះ គាត់អង្គុយសារៈដោយសារគាត់ដើរហើយជើងគាត់ឈឺអញ្ចឹងគាត់អង្គុយសារៈនៅមុខបាត់កោះហ្នឹងក៏ចូលសួរគាត់ទៅហើយគាត់អត់បានដឹងតែគាត់ពិការជើងដែរបងប្អូនអើយហើយពិការជើងហ្នឹងខ្ញុំស្មានគាត់ពិការជើងពីកំណើតទៀតណាទៅជាឡានបុកឲ្យរត់ចោលគាត់អត់យកគាត់ទៅប៉ែតទេបងប្អូនអាណិតគាត់មែនតែនចឹងជីវិតណាកំសត់ណាលើលើលើរួច មើលខ្ញុំសបផ្សាយលោកបងប្អូនខ្ញុំជួយអីជួយពូតែពូទៅរកគាត់តុំណាទៅគឺតាមតាមនៅតាមនៅផ្លូវធំហ្នឹងបាទមកនឹងជួបបាទអត់ស្មើហ្នឹងនៅមានទូរស័ព្ទអីប្រើអត់មានផងចាអរគុណបងប្អូនទាំងអស់គ្នាជាចុងក្រោយបងប្អូនបើសិនជាបងប្អូនជិះតាមផ្លូវមុខវត្តកោះនិងជុំវិញវត្តកោះនិងសាថ្មីហ្នឹងបើបានជួបគាត់លោកពូគាត់ពិការជើងទាំងពីរនិងស្ពឹកដៃមួយជំហៀងហ្នឹង ដែលគាត់ដើររើកំប៉ុងអេតចាយដើម្បីលក់ចិញ្ចឹមជីវិតហ្នឹងបងប្អូនមានសទ្ធាចង់ជួយគាត់ជួយគាត់ផងដោយសារគាត់ពិការ ហើយពិតជាក្រខ្សត់ពិតមែនបងប្អូនអរគុណច្រើនបងប្អូនបាយបាយ